ប្រឡងប្រឡងប្រឡងប្រឡងបាគមនេះគឺជាដំណាំផ្សារអូកន្លែងនេះធ្វើដោយអាយុប្រឹងពេលថ្ងៃ សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog vlog នេះវិញគឺយើងធ្វើមកទៅ trip អូយក្តៅអេឲ្យគេទៅឲ្យគេហើយបើមិនគេអត់មកទៀតទៅបើយើងថា គេតែបើយើងឲ្យលុយគេគេអក្រិតយកមកចង់ឡើងតែមិនដាក់ក្រៅពាក់អាវាទៅខ្ញុំបាក់ពេលពាក់មានបាក់អីកូនពាក់មកចាំឲ្យម៉ាក់ខ្ញុំឡើងសិនមិនទឹកទៀតមិនហ្នឹងអាគេខ្សែយើងដាក់តែអាហ្នឹងខ្សែយើងខ្សែខ្ញុំចរត់ខូចទឹកមកដបគេហ្នឹងអត់ចៅមកចៅមកមកមកទៅមកចាអូខេ សៅវាមកអីណាស្បែកអខ្ញុំមកមួយទៀតតតខាត់តែដល់តិចខាត់តែទៀតតិចដកអាខាត់តែគាត់ឯងទៅអូខេចាំជួបគ្នាទៀតណាជេ